ស្ដីអស់លោកទាំងអស់គ្នាថ្ងៃនេះហាងយើងខ្ញុំបានរៀបចំរួចរាល់អស់ហើយអីវ៉ាន់ចូលស្តុកក៏ច្រើនហើយការធ្វើតេស្តមើលក៏ធ្វើឲ្យអស់ហើយដែរដូច្នេះហើយសូមអរលោកអញ្ជើញមកពិនិត្យមើលនាឡិកាមានច្រើនម៉ាកណាស់មានស្រីមានប្រុសបាទដោយតបងប្អូនបានដឹងហើយប៉ាខ្ញុំបាទគឺជំនាញខាងគេថាឆែកមើលរាល់គ្រប់នាឡិកាមិនថាប្រភេទថ្មឬក៏អូតូម៉ាទិកទេ គឺចាំបាច់ណាស់គឺត្រូវមានជាងជំនាញឬក៏ជាងជើងចាស់ដូចប៉ាខ្ញុំធ្វើការឆែកជូនបងប្អូនចឹងទៅ បានបងប្អូនយកទៅប្រើមានន័យថាយើងអាចនិយាយបានថាកាន់ឆ្នាំឬក៏តជំនាន់បាន ដោយប្រភេទផ្លាទីនអញ្ចឹងគឺយើងធ្វើការ check ជូនឲ្យបងប្អូនរាល់គ្រប់នីលការរាល់គ្រប់តម្លៃហ្នឹងហើយឥឡូវនេះវីដេអូបន្ទាប់ហ្នឹងខ្ញុំចង់បង្ហាញជូនបងប្អូននៅនីលការផ្លាទីនស្តុកថ្មីថ្មីមែនតើដែលទៅទៅកាត់ចូលណាជូនបងប្អូនមើលទស្សនាតែម្ដងបាទតោះយើងទៅមើលទាំងអស់គ្នាបាទបងប្អូនអញ្ជើញមកថ្ងៃនេះណាហាងខ្ញុំបាទមានស្តុក ថ្មីជាច្រើនដែលបងប្អូនអាចជួយមកមើលបានដោយសារតាមរយៈមុនហ្នឹងខ្ញុំចូលស្តុកថ្មីដែរតែអត់មានពេលក្នុងការថតសោះតែម្ដងណាឥឡូវនេះហាងខ្ញុំបានធ្វើការជួសជុលហើយនឹងសម្អាតអីស្អាតរួចរាល់ហើយបងប្អូន អាចអញ្ជើញមកមើលបាននៅរប្រាក់ទីនតាន់ 18K ដូចជាម៉ូតនេះអញ្ចឹងបងប្អូនអឺដាក់លេខកូដ លេខដែលខ្ញុំសរសេរ Word ហ្នឹងគឺជាលេខកូដទេមិនមែនជាតម្លៃដែលដែលខ្ញុំដាក់ជូនបងប្អូនមើលទេណាបងប្អូនចង់ដឹង long sin បងប្អូនអាចសរសេរទៅ ថាឬក៏បងប្អូនស្គាល់ម៉ាកបងប្អូនគ្រាន់តែឃើញលេខកូដលើហ្នឹងបងប្អូនអាចដាក់លេខកូដហ្មងទៅហ្នឹងហើយហើយនាឡិកា2ម៉ូតហ្នឹងនាឡិកានេះគឺខ្ញុំមាន2ម៉ូតមុខខុសគ្នា តែម៉ូតដូចគ្នាមុខខុសគ្នាហើយតម្លៃដូចគ្នាទេជាប្រភេទប្រាក់ទីនតាន់អូតូម៉ាទិក power 65ម៉ោងវួយស្អាតហើយបងប្អូនមានប្រអប់របស់គេអញ្ចឹងណា នេះមកជួបអឺស្ដាច់ម៉ាដែរ brake link បាទ brake link និយាយចំទៅគេល្បីយូរណាស់មកហើយ brake link ណាបាទគ្រាន់តែថាអឺបងប្អូននៅយើងនេះអត់ទៅស្គាល់ហ្មងទេ brake link ដោយសារតែអត់ទៅអត់មានក្រុមហ៊ុនហ្នឹងថ្ងៃនេះគឺជានីលកា Omega ប្រភេទ Platin តាន់ខ្សែ Platin បាទបងប្អូនជួយទម្លាក់លេខទៅ បងប្អូនដាក់លេខចង់ដឹងពីទៅថានីលកានឹងតម្លៃប្រមាណទំហំប៉ុណ្ណាព័ត៌មានណាជាក់លាក់បងប្អូនទៅសេជាលេខកូដផ្ញើមកកាន់ page ទៅខ្ញុំនឹងធ្វើការប្រាប់បងប្អូនតម្លៃណាមួយជាក់លាក់ជូនបងប្អូនតាមឆាតឬក៏តាម Telegram អីអញ្ចឹងណាហ្នឹងឲ្យមានភាពងាយស្រួលជាងយើងធ្វើការអញ្ចឹងណាឥឡូវនេះខ្ញុំសូមបង្ហាញខ្លីៗជូនបងប្អូនទេដូចជាពីរម៉ូតនេះអញ្ចឹងខ្ញុំលក់ដាច់មែនតើប្រភេទ power 65ម៉ោងពេជ្រ53ហ្នឹងណា បាទហើយពេជ្រហ្នឹងនិយាយរួមទៅ គឺយើងដាំដោយជាងខ្ញុំបាត់ផ្ទាល់ដែលមានជាងជំនាញអឺបទពិសោធន៍ខ្ពស់ខ្ពស់អញ្ចឹងណាតោះយើងមកមើលមុំប្រឡងអូហូស្អាតមែនតើបងប្អូន3ម៉ូតនេះណានេះ បាទមុំប្រឡងនេះខ្ញុំចង់និយាយបងប្អូនថាមុំប្រឡងនេះគឺជាប្រភេទស៊ីរ៉ាមិចបាទអង្វាន់ស៊ីរ៉ាមិចហើយមុំប្រឡងនេះវិញ ជាប្រភេទ 9ផ្លាទីនតាន់ហើយចំពោះអូមេហ្គានេះវិញ ដែលមានលេខរៀង1252នេះ ជាប្រភេទផ្លាទីនសបាទបងប្អូនជួយ share ជួយ like ទៅដើម្បីទៅកាន់មិត្តភ័ក្តិដែលគាត់ថាចង់បាននាឡិកាផ្លាទីនតាន់ដែលមានគុណភាពខ្ពស់អត់ដឹងទៅរកទិញណាអីចឹងណាអញ្ចឹងបងប្អូន share ទៅកាន់ពួកគាត់ទៅគាត់នឹងបានយល់ដឹងពីវីដេអូពួកខាងខ្ញុំជាច្រើនដែលខ្ញុំធ្វើការបង្ហាញជូនបងប្អូននៃម៉ាស៊ីនឬក៏ ធ្វើការ check ជូនបងប្អូនមើលអញ្ចឹងណាបាទធម្មតាទេនាឡិកាបើយើងអត់មានការ check ឬក៏មិនមានការត្រួតពិនិត្យក៏យើងពិបាកប្រើដែរ original ដូចគ្នាអញ្ចឹងណាបាទហើយបងប្អូនជួយ share ទៅបាទគាត់នឹង share បន្តទៅកាន់មិត្តភ័ក្តិបងប្អូនគាត់មានតម្រូវការបែបប្រាក់ទីនតាន់ហាងខ្ញុំបាទគឺមានទាំងអស់មានតាំងពីតម្លៃធូរធូរឬក៏តម្លៃប៉ុណ្ណាក៏មានដែរសម្រាប់ជូនបងប្អូនអញ្ចឹងណាបាទផ្លាទីនតាន់នេះគឺជាផ្លាទីន 18K ផ្លាទីនអឺ ទឹក7កន្លះហ្នឹងហើយតោះយើងទៅមើលម៉ូតបន្ថែមទៀតជូនបងប្អូនតែម្ដងហើយហាងខ្ញុំបានរតនាក្រេប្រាប់ណាមានលក់ច្រើនម៉ាកមែនតែនដូចជាម៉ាក Rolex កាត់ជាឡុងស៊ីនទីសូអូមីហ្គាបាទគឺមានច្រើនសម្រាប់លោកថាបងប្អូនក្នុងការជ្រើសរើសហើយអ្វីដែលជាសំខាន់ណាសម្រាប់បងប្អូនត្រូវគិតពិចារណាទី1គឺមានអ្នកជំនាញក្នុងការ check ទី2 គឺមានជាងធានាជូនបងប្អូន2ឆ្នាំពេញក្នុងការធានាដោយបានអ៊ីនស៊ូរ៉ែន2ឆ្នាំពីនាឡិកាអញ្ចឹងណាទី3បងប្អូនត្រូវដឹងថាពួកខ្ញុំគឺជាអ្នកជំនាញឯកទេសផ្នែកនាឡិកាដៃហើយទី4គឺបងប្អូន មានឯកសារត្រឹមត្រូវសម្រាប់ធានាជូនបងប្អូនមិនមែននិយាយតែមាត់ទេគឺថាធានាគឺដឹងធានាបាទហើយផ្លាទីនតាន់បងប្អូននៅមានជំរើសជាច្រើនដូចជាការអត់តមានពេជ្របងប្អូនអាចចាក់ពេជ្រ ហើយបងប្អូនប្រើ10 20 30 40ឆ្នាំណាចង់បដូរម៉ូតបដូរបាន ចង់លក់ផ្ដាច់លក់បានទៀតហ្នឹងហើយគឺមានភាពងាយស្រួលមែនតើបងប្អូនហ្នឹងហើយពីហាងខ្ញុំបាទអញ្ចឹងណាបាទ ហើយនាឡិកាប្រភេទនេះដែរជាប្រភេទបងបងសុភិមនារីដែលខ្ញុំធ្វើការដាក់លេខកូដជូនបងប្អូនសម្រាប់បងប្អូនធ្វើការជ្រើសរើសបាទបងប្អូនជួយដាក់លេខកូដមកលេខរៀងលេខប្រមាណអញ្ចឹងដូចជា10 14អញ្ចឹងគឺតម្លៃប្រមាណឬក៏រោលេខតម្លៃប្រមាណប្រមាណបងប្អូនជួយដាក់លេខរៀងមកណាបងប្អូន បាទខ្ញុំធ្វើការងាយស្រួលក្នុងការឆ្លើយឆ្លងប្រាប់ពីទំហំតម្លៃណាជាក់លាក់ជូនបងប្អូនតែម្ដងហើយអ្វីជា សំខាន់ខ្ញុំក៏សូមជូនពរបងប្អូនអឺ មែនតើគាត់ធ្វើការគ្រប់គ្រងពីហាងខ្ញុំបាទអឺតាំងពីដើមរហូតមកដល់ពេលនេះឥឡូវនេះហាងខ្ញុំបាទធ្វើការអឺរួចរាល់ហើយស្អាតហើយបងប្អូនអាចអញ្ជើញមកមើលបានដែលមានម៉ាស៊ីនត្រជាក់កៅអីអីអង្គុយមានភាពអឺ ងាយស្រួលជាងមុនឆ្ងាយណាស់បាទហើយវីដេអូនេះដែរបងប្អូនជួយ like ជួយ share ទៅទៅកាន់មិត្តភ័ក្តិបងប្អូន ដើម្បីឲ្យគាត់ធ្វើការមើលបែបនាឡិកា original បែបអ្នកជំនាញឯកទេសផ្នែកនាឡិកាដៃពីហាងខ្ញុំបាទរតនាក្រេ5បាទវីដេអូនេះដែរសូមអរគុណបងប្អូនសូមជម្រាបលា